លោកអ្នកនាងស្ដាប់ទាំងអស់ជាទីមេត្រីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសណូវេបានប្រកាសមិនទទួលស្គាល់ដាច់ខាតចំពោះសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ2005ទៅលើសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់កម្ពុជាវៀតណាមឆ្នាំ1985នោះទេការប្រកាសមិនទទួលស្គាល់សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ2005ទៅលើសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់កម្ពុជាវៀតណាមឆ្នាំ1985នេះ បានធ្វើឡើងកាលពីថ្ងៃទី28សីហាឆ្នាំ2015គឺប៉ុន្មានថ្ងៃបន្ទាប់ពីប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសប្រាប់ថារដ្ឋាភិបាលអាចប្រើប្រាស់ផែនទីដោយដែលមានចែងនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005កាលពីថ្ងៃពុធកន្លងទៅលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានអះអាងក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាថា រដ្ឋាភិបាលកម្ពុជាអាចប្រើប្រាស់ផែនទីដូចដែលមានចែងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005ដែលរដ្ឋសភាបាន អនុម័តឲ្យព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ការពីឆ្នាំ2005ចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាគុំមើលកម្ពុជាដែលបានធ្វើឡើងនៅថ្ងៃសុក្រនេះបានឲ្យដឹងថាពួកគេបានធ្វើការសិក្សានិងពិគ្រោះយោបល់ជាមួយអ្នកជំនាញកិច្ចការព្រំដែនទៅលើសន្ធិសញ្ញាឯកសារពាក់ព័ន្ធ និងផែនទីព្រំដែនជាពិសេសគឺផែនទីនិងសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ1985ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដដែលដែលមានមូលដ្ឋាននៅប្រទេសណូវេនេះបានបញ្ជាក់ថាសន្ធិសញ្ញានិងផែនទីអូមសន្ធិសញ្ញាឆ្នាំ1985ត្រូវបានលោកនាយរដ្ឋមន្ត្រីហ៊ុនសែនយកមកផ្ដល់សេចក្ដីបានជាថ្មីឬហៅថាសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ2005យ៉ាងណាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា ក្រោយពេលដែលពួកគេបានសិក្សានិងពិគ្រោះយោបល់ជាមួយអ្នកជំនាញកិច្ចការព្រំដែនបានច្បាស់លាស់ហើយនោះពួកគេមិនអាចទទួលយកបានដាច់ខាតនៅសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ2005ទៅលើសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់កម្ពុជាវៀតណាមឆ្នាំ1985ជាការកត់សម្គាល់ឃើញរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះពួកគេថារដ្ឋាភិបាលបានប្រើប្រាស់ផែនទីផ្សេងមកផ្ទៀងផ្ទាត់ក្នុងបំណងដើម្បីស្ដារប្រជាប្រិយភាពនយោបាយចង់លុបលាងកំហុសប្រវត្តិសាស្ត្រ និងចង់ឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់បែបនេះក្តីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះបញ្ជាក់ថាចំពោះការបោះបង្គោលព្រំដែនលើដី ជាស្ដែងនោះវិញរដ្ឋាភិបាលគឺប្រើប្រាស់ផែនទីមិនត្រឹមត្រូវคล้ายៗជាផែនទីអមសន្ធិសញ្ញាព្រំដែនរវាងកម្ពុជាវៀតណាម ឆ្នាំ1985ទន្ទឹមនឹងការចរាចរមិនទទួលស្គាល់សន្ធិសញ្ញាព្រំដែនរំពេញបន្ថែមឆ្នាំ2005ទៅលើសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់កម្ពុជាវៀតណាមឆ្នាំ1985នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចាត់ទុករដ្ឋាភិបាលកម្ពុជាថាបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញមាត្រា2ក្នុងបំណងដើម្បីបំរើឲ្យនយោបាយឆ្លៀតពៀររបស់ប្រទេសវៀតណាមក្នុងរឿងបង្ខិតបង្គុលព្រំដែនចូលទឹកដីកម្ពុជាជាងនេះទៅទៀតនោះក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានប្រកាសមិនទទួលស្គាល់ដាច់ខាតនៅរាល់ការយកផែនទីទាំងឡាយណា ដើម្បីយកមកបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ដោយគ្មានវត្តមានផែនទីកម្ពុជាដែលតម្កល់ទុកនៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃពុធកន្លងទៅនេះក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ម្ដងទៅហើយដែរដោយក្នុងការនោះពួកគេបានអះអាងថារដ្ឋាភិបាលកម្ពុជាបានធ្វើការផ្ទៀងផ្ទាត់ផែនទីកន្លងមកនេះគឺផ្អែកទៅលើមូលដ្ឋានផែនទីដែលមិនត្រឹមត្រូវដទៃទៀតដើម្បីមកបំផន់ភ្នែកនិងខ្លែងបន្លំឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងផែនទីព្រំដែន។ ដោយដែលមានកំណត់នៅក្នុងមាត្រា2នៃរដ្ឋធម្មនុញ្ញឆ្នាំ1993ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិរួចហើយក្នុងសន្និសីទកាសែតទីក្រុងសឺណែវនៅឆ្នាំ1954និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991